មិនចេញដាច់អូខ្ញុំមិនភ្លេចអនុស្សាវរីយ៍លោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីតើលោកអ្នកជ្រាបទេ ថាក្នុងរយៈពេល6ខែកន្លងមកនេះក្រុមហ៊ុន HR Cambodia បានបណ្ដុះបណ្ដាលជំនាញដល់បុគ្គលិកមកពីក្រុមហ៊ុននានាជាង600នាក់ HR Cambodia គឺជាក្រុមហ៊ុនស្វែងរកការងារជួយដល់បងប្អូននិស្សិតក៏ដូចជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ជាក្រុមហ៊ុននាំមុខគេមួយ ដែលផ្ដល់នូវសេវាកម្មដូចជា សេវាកម្មជ្រើសរើសបុគ្គលិកសេវាកម្មបណ្ដុះបណ្ដាលវឹកវើនិងអភិវឌ្ឍសមត្ថភាព សេវាកម្មរៀបចំគោលនយោបាយនិងនីតិវិធីគ្រប់គ្រងទុនធានមនុស្សសេវាកម្មផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មលើ website និងសេវាកម្មចូលមើល ប្រវត្តិរូបបេក្ខជនឆ្នើមនៅ ក្នុង ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុន HR Cambodia នឹងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញខ្លីចំនួន2ទី1ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សនិងទី2ការគ្រប់គ្រងការបញ្ជាទិញ ក្រុមហ៊ុនបានអញ្ជើញវាគ្មិនល្បីល្បី ដែលមានបទពិសោធន៍ជាមួយនឹង ការអនុវត្តជាក់ស្ដែងក្នុងវិស័យជាង15ឆ្នាំ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យល្បីៗទាំងក្នុងនិងក្រៅប្រទេសសាស្ត្រាចារ្យទាំងពីរមានសញ្ញាបត្របណ្ឌិតនៅសហរដ្ឋអាមេរិកនិងអង់គ្លេសវគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2015ខាងមុខនេះព័ត៌មានពិស្ដាសូមតាក់ទងទូរស័ព្ទលេខ093 88 8772 email men.tum@hrcambodia.com ឬលោកអ្នកអាចអញ្ជើញចូលមើល website របស់យើងខ្ញុំ www.hrcambodia.com